ភាកច្រើនយើងច្រើនតែគិតអំពីអានិសង្សក្រោយពេលស្លាប់មែនទេអានិសង្សនៃសេចក្តីល្អគឺត្រូវបានតាំងពីបច្ចុប្បន្នហ្នឹងទៅត្រូវបានតាំងពីបច្ចុប្បន្នហ្នឹងទៅយីនោះអាត្មាឧទាហរណ៍ដូចជួយអ្នកដតេហើយអ្នកដតេមិនមិនដឹងគុណយើងយើងថាងធ្វើបន់បានបន់យើងគិតអត់ឃើញមកពីយើងគិតអត់ឃើញណាអាត្មាលើកឧទាហរណ៍ ដូចជាបងម្នាក់គាត់នៅប្រទេសកូរ៉េពីក្មេងគាត់ទៅជាមួយជីដូនគាត់ណាទៅកន្លែងដើរលេងដូចជាភ្នំតាម៉ៅឬក៏ទៅកំពង់សោមអីជីដូនហ្នឹងឲ្យលុយគាត់100 100 100ដើម្បីឲ្យអ្នកសុំទានគាត់មានគំនិតមួយខាងឲ្យទានអញ្ចឹងគិតថាដូចជាមិនបានមនុស្សច្រើនទេអញ្ចឹងអាត្មាអញត្រូវធ្វើអីម្យ៉ាងត្រូវខំរៀនឲ្យបានខ្ពង់ខ្ពស់ប្រកបការងារឲ្យបានធំឬក៏ធ្វើជំនួញអ្វីម្យ៉ាងឬក៏ឲ្យមានសមត្ថភាព បង្កើតជាជាស្អីមួយយ៉ាងដើម្បីជួយមនុស្សឲ្យបានច្រើនតែគិតចឹងហ្នឹងហើយគ្រាន់តែមានគំនិតប៉ុណ្ណាគាត់ប្រឹងហ្នឹងគាត់ប្រឹងរៀនប្រឹងរៀនប្រឹងរៀនប្រឹងរៀនរៀនចេះអត់សួរតែចេះអត់ចេះថ្ងៃក្រោយគាត់បង្កើតបានជានេះជានោះដើម្បីជួយអ្នកដតេអ្នកដតេហ្នឹងអត់បានមកដឹងគាត់វិញទេអត់បានមកដឹងគាត់វិញទេសួរថាតើគាត់ខាតអត់អត់ខាតទេមិនខាតទេ អ្នកនោះមិនដឹងគុណវាជារឿងអភ័ព្វរបស់អ្នកនោះ ក៏ប៉ុន្តែគំនិតដែលគាត់ចង់ជួយគេនឹងធ្វើឲ្យគាត់អភិវឌ្ឍពីមនុស្សអត់តន់ចេះមកដល់មនុស្សចេះកពស់ណានៃឃើញអានិសង្ឃវាបានដែរប៉ុន្តែយើងអត់ដឹងអត់ដឹងថាវាបានឧទាហរណ៍ថាយើងចង់ណែនាំអ្នកដតីដូចខ្មែរចឹងខ្មែរមានគំនិតថាចង់រៀនធម៌ឲ្យចេះដើម្បីប្រាប់ញាតញោមណាដើម្បីបានសម្ដែងប្រាប់ញាតញោមគំនិតអញ្ចឹងទេប៉ុន្តែរឿងញាតញោមដឹងគុណមិនដឹងហីទៅតាមពិត គំនិតដែលចង់ជួយធ្វើឲ្យអាត្មាប្រឹងដល់អាត្មាប្រឹងទីបំផុតអាត្មាចេះសុទ្ធអាត្មាបាក់អត់ញាតញោមដឹងដឹងអីទៅតែសំខាន់អាត្មាបានចេះនឹងជាជាអានិសង្ឃបច្ចុប្បន្នដូចគ្រូបរៀនគេយ៉ាងបរៀនយូរទៅគ្រូកាន់តែស្ទាត់គ្រូអត់មានបាត់អីទេកាន់តែបរៀនបានតែស្ទាត់ដូចអាត្មាបរៀនអភិធម្មអញ្ចឹងបើអាត្មាអត់បង្រៀនទេអាត្មាភ្លេចអស់ហើយរៀនហើយភ្លេចអស់ហើយ ប៉ុន្តែដល់បរៀនហើយបរៀនទៀតមេរៀនចាំនៅក្នុងខ្លួនឯងអ្នកគេដឹងគុណមិនដឹងគុណរឿងរបស់គេតែអាត្មាចាំខ្លួនឯងនេះជាអានិសង្សបច្ចុប្បន្នមានបាត់ណា មានបាត់ឯណាញាតិញោមញាតិញោមអាហ្នឹងហើយអត់មានបាត់ទេតែយើងមិនព្រមរស់អានិសង្សវាឲ្យឃើញថាអានិសង្សមិនមែននៅលើគេដឹងគុណទេអានិសង្សរបស់ការប្រឹងប្រែងស្ដាប់ការប្រឹងប្រែងរៀននឹងវាចេះគឺនៅអានិសង្ស ដោយអានិសង្សស្ដាប់ធម៌នឹងយើងចង់ទៅបានឯណាអសុតាំងសណាតិបានស្ដាប់នៅធម៌ដែលមិនធ្លាប់បានស្ដាប់សុតាំងបរិយោតបេតិស្ដាប់យូរទៅកាន់តែយល់ឃើញទេកាំងខាំងវិហានតិស្ដាប់យូរទៅអស់សេចក្តីសង្ស័យទិដ្ឋังឧជុងករោតិស្ដាប់យូរទៅការយល់ដឹងរបស់យើងនឹងត្រង់លែងខុសនឹងជាអានិសង្សជាអានិសង្សដែលបានចំណេះដឹងហ្នឹងចុងក្រោយដល់យើងថាអូអានេះខុសនេះត្រូវខ្ញុំដឹងណាកុហកលែងបានចិត្តតមស្សៈបសិទ្ធិ ចិត្តអ្នកស្ដាប់រមែងជ្រះថ្លាសប្បាយចិត្តនេះជាអានិសង្សបច្ចុប្បន្នដូចញាតិញោមនឹងអានិសង្សបច្ចុប្បន្នញាតិញោមសប្បាយចិត្តធ្វើបុណ្យនឹងសប្បាយចិត្តហ្នឹងហើយអានិសង្សបច្ចុប្បន្នរកអីទៀតសប្បាយអត់ឬក៏ធ្វើឲ្យគិតតបាក់ចិត្តរឿងអស់លុយច្រើនហ្នឹងហើយសប្បាយចិត្តហ្នឹងហើយហ្នឹងហើយនឹងរឿងសប្បាយចិត្តហ្នឹងឯងដែលវាអត់កើតទុកហើយកាលណាចិត្តល្អហើយចិត្តគឺជាប្រភពនៃការកសាងវិបាកជាចេតនាកម្ម កាលណាបច្ចុប្បន្នល្អអនាគតក៏ល្អឃើញទេដូចយើងធ្វើស្រូវអញ្ចឹងយើងសប្បាយចិត្តតាមពិតយើងសប្បាយចិត្តតាំងពីស្រូវមិនតន់ទុំម្លេះមិនមែនទល់តែស្រូវចូលជំរុកបានយើងសប្បាយចិត្តទេព្រោះបនមានមានកាល4ដូចគ្នាបពចេតនាមុញ្ញនចេតនាអបរចេតនា និងអបរាបរចេតនាឃើញទេ ដូចយើងធ្វើស្រែដំបូងឡើយយើងត្រូវគិតថារដូវនេះដល់រដូវអីហើយខែអីហើយត្រូវត្រៀមស្រូវពូជនៅមិនចឹងញាតិញោមឆ្លត់ធ្វើស្រែអត់ហ្នឹងហើយត្រៀមចឹងដឹងចឹងប្រវាំងប្រយ័ត្នដូចញាតិញោមមុននឹងបានធ្វើប៉ុននេះណាក្រមនឹងប្រហែលខែហើយមែនទេរៀបចំមុនលោកពីណាអីពីណាអញ្ជើញលោកអាចារ្យណាជួរងត្រៀមចឹងត្រៀមចឹងបើមិនត្រៀមចឹងមិនមែនធ្វើចេញចឹងកើតទេណា ដូចធ្វើស្រែអញ្ចឹងដល់ត្រៀមមើលមើលមើលពេលវេលាត្រាំពូជត្រាំអីឲ្យស្រួលដល់ពេលវេលាក៏ព្យួររស់ឲ្យស្អាតសាបព្រោះឥឡូវនេះដូចពេលកំពុងសាបព្រោះចឹងញាតិញោមកំពុងធ្វើប៉ុនហ្នឹងហើយដូចយើងធ្វើប្រូក្រាមម៉ោងប៉ណ្ណេះយើងធ្វើអីម៉ោងប៉ណ្ណេះធ្វើអីព្រឹកព្រាមតាមហ្នឹងធ្វើដូចចឹងដូចយើងសាបព្រោះចឹងមិនមែនដល់ទៅសាបចិត្តបាច់បាច់ទេក៏ទៅសាបឲ្យស្មើប្រយ័ត្នវាមិនចឹងហ្នឹងហើយ កំពុងសាប្រុនដូចពេលកំពុងធ្វើពេលនេះចឹងធ្វើរួចហើយសារោងហើយអស់ដេកសុបាយចិត្តទៀតឃើញទេអូបំណងឯណាដែលអញបានធ្វើឥឡូវសម្រេចហើយឃើញទេដូចយើងសាខាគាត់កសាងវត្តហើយនោះគាត់មិនឧទាននឹងសេចក្តីត្រេះរិះរបស់ខ្ញុំថាពីមុននឹងចង់ធ្វើវត្តប្រគេនសង្ឃថ្វាយសង្ឃឥឡូវបានសម្រេចហើយអាហ្នឹងធ្វើហើយប៉ុន្តែចិត្តនឹងនៅស្រាប់បាយអាសបាយម្ដងបនម្ដង ឃើញអត់ទៅរកប៉ុនឯណាទៀតនៅក្នុងចិត្តយើងនោះណាដូចស្រែអញ្ចឹងដល់ពេលយើងសាបព្រោះរួចហើយឃើញវាដោះល្អសบายចិត្តហ្មងមែនមែនហើយយើងឈប់ថែអត់អត់តន់ទុំអញ្ចឹងយើងឈប់ថែអត់នៅតែថែហ្នឹងហើយមើលក្រៃលោវាភ្លៀងមកវាលិចលួយបដូលឬក៏ក្តាមវាចោះរុនហូរទឹកអស់ពីស្រែណាណាចាប់វាស៊ីអីអី ជ្រូកមន់គោក្របីវិសីចឹងនៅតែរវាងប្រយ័ត្នដូចយើងធ្វើហើយធ្វើម្ដងមែនប៉ុន្តែសំដែង នៅក្នុងកម្មព្រះអង្គសំដែងថាអាចិនកម្មឬក៏ពហុលកកម្មអាចិនកម្មមានន័យសន្សំសន្សំមានពីរនេះគឺធ្វើហើយធ្វើទៀតមួយទៀតធ្វើហើយតែម្ដងចឹងមែនប៉ុន្តែសบายចិត្តរឿយរឿយឃើញទេសบายចិត្តរឿយរឿយនឹកឡើងសบายចិត្តនឹកឡើងសบายចិត្តហ្នឹងហើយគឺអបរាអបរចេតនាដូចស្រូវចឹង ទោះបីជាសាបហើយនៅថែវារហូតដល់ទុំទុំហើយរហូតច្រូតច្រូតហើយដល់ដល់ជំរុកទៅចប់ដូចយើងនឹងប៉ុនដែលយើងធ្វើហើយណាសบายចិត្តជាមួយប៉ុននឹងរហូតដល់ថ្ងៃស្លាប់ត្មងយល់ទេហ្នឹងហើយដូចយើងឥឡូវមានថតវីដេអូទុកអីអញ្ចឹងថតកាសែតទុកចឹងទៅ4 10ឆ្នាំយកកាសែតមកស្ដាប់វិញសบายចិត្តទៀតណាហ្នឹងទោះបីជាអាត្មាងាប់បាត់ទៅ ស្ដាប់ទេសនាលោកវិញអូសំណាងដែរតនលោកនៅរស់តែនោះបងងាប់បាត់អញ្ចឹងមានបានមកទេសសบายចិត្តទៀតមែនទេហ្នឹងហើយអញ្ចឹងអញ្ចឹងបានព្រះអង្គសម្ដែងថាបញ្ញញ្ជេបរិសោកយិរាណាបុគ្គលក៏បីធ្វើបុណ្យកយិរាថេណੰបណបណੰក៏បីធ្វើបុណ្យឲ្យរឿយរឿយហើយតំហិឆន្ទាំង ធ្វើហើយហ្នឹងត្រូវធ្វើសេចក្តីពេញចិត្តមានន័យថានឹកឡើងមិនឲ្យទាស់ចិត្តទេពេញចិត្តចំពោះបុណ្យដែលធ្វើហ្នឹងបានអីមិនបានអីកុំទៅរឿងបានអីមិនបានអីជួនកាលបាបពីមុនវាមករាំងអញ្ចឹងណាតែកុំឲ្យទៅចិត្តដូចស្រូវដែលយើងព្រោះហើយអញ្ចឹងតែព្រោះវាអស់ពូជហើយមែនទេព្រោះវាអស់ពូជវាអស់ជីវាអស់កម្លាំងប៉ុន្តែកុំទៅចិត្តថាមកពីព្រោះស្រែហ្នឹងมันអស់ស្រូវពូជកុំទៅ ចិត្តវាត្រូវថែវាឲ្យដល់ទីបញ្ចប់បានបណ្ណាយកប៉ុណ្ណឹង យល់អត់ដោយប៉ុននឹងចឹងធ្វើឲ្យគឺអស់ហើយទោះបីខឹងក៏មិនមកវិញដែរតែខឹងខូចខឹងស្ដាយក្រោយដោយសេដ្ឋីម្នាក់នោះគាត់មិនដែលដាក់បាតអីទេម្ដងហ្នឹងពិខុសង្ឃមួយអង្គលោកទៅបិណ្ឌបាតលោកទៅគាត់ទៅមើលបាតលោកអត់ឃើញតាន់បានអីគាត់ថាគិតធ្វើប៉ុនម្ដងឲ្យពិខុហ្នឹងចូលទៅរកកន្លែងចុងភៅប្រពន្ធគាត់ ប្រពន្ធគាត់សុបាយចិត្តពុកវាមិនដែលចិត្តល្អចឹងសោះអញ្ចឹងដាក់បាតម្ដងដាក់សិតតាឆ្ងាញ់ឆ្ងាញ់លំពេញមួយបាតលោកមុនដើរចេញមកវិញគាត់គិតថាតិចប្រពន្ធអញអត់បានដាក់ទៅគិតចេះទេទៅបើកមកស្រាប់តែឃើញសិតអាហារឆ្ងាញ់ឆ្ងាញ់ពេញមួយបាតស្រាប់តែគិតស្ដាយក្រោយតែមកក្រាំក៏ទៅលោកនេះម្នាក់ឯងមិនគួរស៊ីច្រើនចឹងសោះ បាយមួយបាតនេះបើទុកឲ្យកូនឈ្នួលអញតាំងពី3នាក់ក៏ស្ដាយក្រោយអញ្ចឹងបនបានប្រចេតនាជាបនហើយដល់គាត់កើតមកជាតិក្រោយគាត់មានទៀតតែស៊ីសម្បត្តិនោះអត់កើតខ្លាយទៅជាមនុស្សកំណាញ់ຫມត់ខ្លួនឯងអត់ហ៊ានស៊ីស៊ីតែចំកឲ្យទឹកជ្រក់តែសិទ្ធិស៊ីចឹងស៊ីចឹងអាវពាក់អាចាស់ចាស់ឆាត់បាំងតាឆាត់ធៀងថ្នោតហើយអាតេះជីតាតេះជជុះអត់ហ៊ានស៊ីអីខ្លួនឯងទេ និងបាបកម្មនឹងវាតាមមកឲ្យមនុស្សនឹងស្ដាយរហូតកាន់ជាសទ្ធិស៊ីអត់ឆ្ងាញ់រហូតហើយទ្របឲ្យគួរតែអត់ហ៊ានស៊ីទៅអស់បន្តិចក៏មិនហ៊ាននេះយល់ទេញញោមយើងមើលមើលបាយហ្នឹងបើយើងជ្រុលលខឹងអញ្ចឹងយកមកវិញហ្មងចំណេញគ្រាន់តែស្ដាយហើយអស់ដដែលហ្នឹងមានប្រយោជន៍ស្អីហ្នឹងដូចយើងធ្វើប៉ុនហើយប្រកេនលោកហើយយកឆាន់ហើយអស់ហើយអេអាឡៃទៅស្ដាយអាឡៃទៅខឹងហ្នឹងឯងខំតែប្រកេនលោកដឹងអីលោកទៅអញ្ចឹងសោះទៅខឹងទៅស្អី រឿងរបស់លោកទៅលោកធ្វើបាបវាធ្លាក់នរករបស់លោកទៅមែនមែនអត់ប៉ុន្តែអាត្មាមិនសូវឮមែនអញ្ចឹងសោះដល់តែលោកអូហ្នឹងហើយអង្ខំទៅទុកចិត្តអង្ខំទៅទុកចិត្តព្រះមានតែឲ្យដែលទុកចិត្តណាព្រះអង្គថាកុំទុកចិត្តសង្ខារធម៌ពុទ្ធសំដែងអញ្ចឹងណាព្រះអង្គសំដែងថាម៉េចមនាលភិក្ខុទាំងឡាយអ្នកទាំងឡាយកុំពឹងរបស់ណាដែលមានជាតិជាធម្មតា កុំទុកចិត្តរបស់ណាដែលមានជាតិជាធម្មតាសត្វលោកទាំងអស់ឲ្យតែកើតឡើងសើមានជាតិមិនចឹងមកវគ្គទៀតព្រះអង្គថាកុំពឹងពាក់កុំជឿជាក់លើរបស់ណាដែលមានជរាជាធម្មតាអញ្ចឹងទាំងអាត្មាទាំងប្រសងទាំងណានាណានឹងចាស់អត់ឃើញទេហើយបងថាកុំពឹងពាក់កុំជឿជាក់លើរបស់ណាដែលមានព្យាធិជាធម្មតាកុំសង្ឃឹមវាសង្ឃឹមបានទេបន្តិចទៅវាឈឺហើយ កូនប្តីប្រពន្ធអីក៏ដោយគឺសុទ្ធតែឈឺនរណាក៏ឈឺកុំពឹងពាក់របស់ណាដែលមានមរណៈជាធម្មតាយើងក៏ត្រូវស្លាប់គេក៏ត្រូវស្លាប់អ្នកទាំងឡាយចូលយកខ្លួនឯងជាទីពឹងខ្លួនឯងជាទីពឹងគឺខ្លួនឯងជាអ្នកចេះដឹងបើខ្លួនឯងល្ងងក៏ពឹងខ្លួនឯងកើតដែរនិយាយថាអូឈប់ពឹងអាណា ស្ដាប់ក៏ឈប់ស្ដាប់ណាអញពឹងតែខ្លួនឯងអ៊ឺពឹងល្ងងហ្នឹង ពាក្យថាពឹងខ្លួនឯងគឺបញ្ញាខ្លួនឯងអញ្ចឹងបញ្ញាខ្លួនឯងមិនមែនបានមកពីណាទេគឺបានមកពីការស្ដាប់អ្នកដតីដដែលទេតែយើងបំលែងពីបញ្ញាអ្នកដតីឲ្យចូលមកជាបញ្ញារបស់យើងយល់អត់ដូចលុយចឹងដំបងវានៅក្នុងភ្ញៀវនោះនៅអតិថិជននោះយើងលក់ធ្វើម៉េចឲ្យលុយនឹងវានៅក្នុងកប៉ៅរបស់យើងទៅជាលុយយើងគេប៉ៅឲ្យវាស៊ីមិនស្រួលទេមែនអត់មានលុយហៅប៉ៅខ្លួនឯងទៅទិញបានគេមិនថាឲ្យ ហើយដល់គេប៉ាវឲ្យរហូតគេមើលលើមើលក្រោមឯគាត់នេះអត់តែចេញលុយអីមកដងសោះហ្នឹងហើយអញ្ចឹងបញ្ញាក៏ជាធម្មជាតិខ្ចីគ្នាទៅវិញទៅមកជួយគ្នាទៅវិញទៅមកក៏ពិតមែនប៉ុន្តែអាស្រ័យការស្ដាប់ការពិចារណាធ្វើឲ្យយើងស្រូបទានបញ្ញារបស់អ្នកដតីឲ្យចូលមកក្នុងបញ្ញារបស់យើងដូចជាការត្រាស់ដឹងរបស់ព្រះសម្មាសម្ពុទ្ធវាជា បញ្ញារបស់ព្រះអង្គប៉ុន្តែតាមរយៈការសម្ដែងយើងស្ដាប់ទៅធ្វើឲ្យការចេះដឹងរបស់ព្រះអង្គចូលមកក្នុងចិត្តរបស់ យើងដូចថ្មឧទាហរណ៍រឿងលុយអញ្ចឹងលុយវានៅក្នុងកប៉ៅអ្នកដទេมันអាចទេទៅលួចគេខុសច្បាប់ទៅចាប់ចម្រិតគេខុសច្បាប់ តែមានវិធីស្របច្បាប់យើងត្រូវធ្វើអ្វីម្យ៉ាងយើងត្រូវធ្វើការយើងត្រូវលក់ដូរធ្វើយ៉ាងណាឲ្យស្របច្បាប់ឲ្យលុយហ្នឹងមកនៅ ជារបស់យើងវិញនេះគ្រាន់តែប្រៀបទេណាលុយចូលមកយើងថ្ងៃណាគុំតែអស់តែប៉ិនបញ្ញាចូលមកមិនដែរបាត់ទេមែនមែនបនដូចគ្នាអញ្ចឹងអានិសងដូចគ្នា អានិសង្ឃជាសុខបច្ចុប្បន្ននេះអាត្មាចង់និយាយថាអ្នកធ្វើបុណ្យដែលយល់បុណ្យពិតប្រាកដមិនមែនចាំបាច់ស្លាប់ហើយទៅទទួលផលបុណ្យទេគឺទទួលសុខតាំងពីបច្ចុប្បន្នអិធៈមោតតេបេចៈមោតតេកតបញ្ញោឧបយតមោតតេព្រះអង្គថាអ្នកធ្វើបុណ្យរមែងរីករាយត្រេកអរក្នុងលោកទាំងពីរគឺត្រេកអរនៅក្នុងលោកនេះផងត្រេកអរនៅក្នុងលោកខាងមុខផង អ្នកដែលមិនធ្វើបន់ចិត្តស្លាប់ក្រៅកាហាយណាស់ញាតិញោមមានម្នាក់ញាតិញោមពីកំពង់សោមគាត់និយាយប្រាប់ ដឹងមិនទេគាត់មានវីឡាច្រើនមែនទេនៅពេលដែលគាត់ចិត្តស្លាប់វាស្លឈាមគាត់គាត់ក្រោកមកស្ទុះមកគាត់ថាលោកណាអើយជួយខ្ញុំកុំឲ្យស្លាប់លោកឯងយកឯងយកចុះមានជួយបានណាដេកទៅវិញងាប់បាត់តែចិត្តពេលនឹងល្អអត់ស្ដាយអត់ស្ដាយខ្លាចឃើញទេ ដល់តែអ្នកមានបនដោយអនាថាបណ្ឌិកសេដ្ឋីព្រះសិរីបុត្រសួរថាលោកសេដ្ឋីខ្លាចទេភ័យទេស្ដាយទេអត់ពីព្រោះអីគាត់រៀនលះបង់ម្ដងបន្តិច ម្ដងបន្តិចម្ដងបន្តិចទ្រព្យសម្បត្តិរបស់គាត់គាត់រមកគាត់ចាយវាផងគាត់ធ្វើបន់ផងគាត់ឃើញអ្វីដែលគាត់ធ្វើបន់ច្រើនជាងអ្វីដែលនៅទៅទៀតដល់អញ្ចឹងចិត្តវារៀនធ្លាប់លះបង់អញ្ចឹងធ្លាប់លះបង់អញ្ចឹងធ្វើមិនឲ្យជាប់ជាមួយនឹងរបស់ដែលនៅសល់ចុងក្រោយទេ ហើយបើកាលណាយើងអត់ចេះរៀនលះបង់អត់ចេះជួយអ្នកដទៃចិត្តវាមិនដេះចេះបរិច្ចាគចិត្តងាប់ជាប់នឹងចកកលាតដល់ហ្នឹងហើយមានតណារួចទេញាតិញោមញាតិញោមហ៎ឥឡូវហ្នឹងគេទុកញាតិញោមសំខាន់ណាស់អត់ម៉ែមិនបានទេព្រោះម៉ែនៅមើលចៅម៉ែសំខាន់ណោះសំខាន់ណាស់អត់ម៉ែមិនបានទេមែនទេព្រោះម៉ែមើលចៅ មែនអត់អញ្ចឹងបានថាយើងឥឡូវនេះផ្លែកអីផ្លែកចាស់ចាស់កើតកូនខ្ចីចេះជិះមើលទៅយាយស្លាប់ជិះមើលទៅស្លាប់ជិះមើលទៅស្លាប់គេគូសញ្ញាជើងខ្វាយទៀតជើងក្អែកទៀតគេខ្លាចមកមើលចៅចៅក្តៅខ្លួនម៉ែអើយកុំមកលេងកូនចៅអីណាម៉ែ មានអត់ប៉ុន្តែអាត្មាខុសគេញាតិញោមពេលញោមអាត្មាស្លាប់អាចារ្យអាត្មារធម្មតាប៉ុន្តែអាចារ្យត្រូវធ្វើតាមអាត្មាអាត្មាចង់បរិញ្ញាញាតិញោមចេះអញ្ចឹងញាតិញោមជាម្ចាស់សម័យប៉ុនយល់ទេម្ចាស់សម័យដើមប៉ុនឲ្យយល់ប៉ុនដូចយើងម្ចាស់ក្រុមហ៊ុនអញ្ចឹងយើង អាចជួលបណ្ឌិតមកប្រើប៉ុន្តែបណ្ឌិតត្រូវធ្វើតាមយើងដោយអាចារ្យក៏អញ្ចឹងដែរតួនាទីគាត់គាត់មកសូត្រធម៌គាត់មកនាំយើងនមស្ការ នឹងគឺជាការចេះដឹងរបស់គាត់ដូចគេគេគេនិយាយមួយម៉ាត់ថាមនុស្សដ៏អស្ចារ្យគឺមនុស្សដែលអាចប្រើបណ្ឌិតបានយល់ទេមិនត្រឹមចេះប្រើមនុស្សល្ងងទេគឺអាចប្រើមនុស្សអ្នកចេះបានដូចប្រធានក្រុមហ៊ុនមួយមួយគេប្រើសំនឿចេះតាចេះតាមជំនាញទៅជំនាញនេះជំនាញនោះប៉ុន្តែខ្លួនអត់ចេះទេតែគេមានលុយគេអាចប្រើមនុស្សអ្នកចេះបានដូចយើងពឹងលោកអាចារ្យអញ្ចឹងដែរតួនាទីរបស់គាត់គាត់នាំយើងនមស្ការ សមាទានសិលនិមន្តប្រសងអីចេញចុះហើយគាត់ជួយប្រាប់យើងចំណុចណាដែលយើងអត់ដឹងនឹងអញ្ចឹងប៉ុន្តែចំណុចណាដែលយើងដឹងថាមិនគួរយើងហ៊ានបដិសេធដូចជាចំណុចខ្លះគេថាអូកូនកូនសែងសពឪពុកម្បានទេអាត្មាអត់ឲ្យអាចារ្យលើកទាំងអស់ឲ្យបងប្អូនអាត្មាលើកទាំងអស់ហ្នឹងហើយអូចេញគេថាត្រូវសែនចេញចេញចេញចេះ អាត្មាបានប្រាប់ថាអាត្មាពយល់ញោមអាត្មាយល់រួចហើយញោមមកដើរតាមស្ដាប់អាត្មាជិត10ឆ្នាំគាត់យល់ហើយយល់ទេហើយមួយឆ្នាំសែនម្ដងមួយឆ្នាំស៊ីម្ដងហ្នឹងគេនិយាយហ្នឹងខ្លះគេថាឲ្យរកក្បាលជ្រូកមកស្អីទៅថាអាត្មាមិនបាច់ទេមិនបាច់ទេមកធ្វើបុណ្យទៅឲ្យញោមមកបានហើយអពេលសែងចេញពីផ្ទះគេថាត្រូវពត់សមាធិមិនបាច់ទេអត់ឲ្យពត់ទេ ញោមប្រុសមកពេលណាក៏បានបើកទ្វារឲ្យគាត់ជានិច្ចមិនអញ្ចឹងណាពេលបន់ហើយអាត្មាទៅប្រកាសសច្ចវេចាអញ្ចឹងថា ប្រសិនបើញោមប្រុសកើតនៅទីណាក៏ដោយបដិសន្ធិទីណាក៏ដោយទោះបីជាថោកទាបឬក៏ថ្លៃធ្នូយ៉ាងណាធ្លាក់ខ្លួនយ៉ាងម៉េចក៏ដោយបើអាចមកបានមកចុះអត់ខត់ទេសូមទេវតារសាខ្លងទ្វារផ្ទះនឹងកុំខត់គាត់ទៀតឲ្យគាត់មកដើម្បីយើងដឹងសុខទុក្ខគាត់អញ្ចឹងបើគាត់បានសុខសบายហើយក៏យើងសบายចិត្ត តែបើដឹងថាគាត់កំពុងរងទុកយើងនឹងរកវិធីមិនចឹងហើយបើយើងគោះជើងក្អែកអត់ឲ្យគាត់ចូលមែនអត់អីក៏អាក្រក់ម៉េះហ្នឹងហ่ะមកធ្វើអញ្ចឹងអត់មានពតសីមាអត់មានគូសក្បាលខ្មោចអត់មានអីទាំងអស់អាប្រកាសសច្ចវិជាអញ្ចឹងអាធ្វើបុណ្យឲ្យឧទ្ទិសបុណ្យឲ្យទេវតាថាប្រាប់ថាបើលោកឪពុកមកមែនសូមអ្នកទាំងឡាយកុំខត់ឲ្យបង្ហាញភាពពិត តែមិនអោយមានទេវតាអមនុស្សណាប្រឡំខ្លួនទេព្រោះមានខ្មោចប្រឡំខ្លួនហ្នឹងហើយហ្នឹងចឹងប៉ុន្តែពីហ្នឹងមកស្ងាត់ឈឹងមានតែស្អីផងបងប្អូនខ្មែរមិនដែលខ្លាចអីផងខ្លះថាដល់ទៅលោកសូត្រមុនចេះចេះទល់ទៅលោកវត្តសមានចេះចេះបងស្រីពៅស្មាមួយអត់ខ្លាចទល់ទៅសោះខ្នើយដែលលោកឪពុកសម្រាប់ដែលគាត់សម្រានស្លាប់ហ្នឹងវាអត់យកទៅបោកទេយកទៅបន្ទប់លើផ្ទះម្នាក់ឯងដេកគេងលើខ្នើយហ្នឹងដើម្បីឲ្យយល់សពឃើញគាត់ នៅម្នាក់ឯងអត់មានខ្លាចអីទេកាលណាយើងយកសេចក្តីស្រឡាញ់យើងយកគុណគាត់មកដាក់ក្នុងចិត្តយើងមានតែខ្លាចស្អីមែនទេហើយយើងអីក៏ឪពុកចិញ្ចឹមមើលមកជីវិតអីគ្រាន់តែពុកស្លាប់ទៅខ្លាចខ្មោចមាននៅប្រាក់នឹងហើយបើថាមិនទីទេឪពុកម្ដាយដាក់បដាសាឪពុកម្ដាយអីក៏អាក្រក់ម៉េចមិនជឿឡើយមែនទេ យើងដឹងថាតើគាត់ស្លាប់ទៅគាត់មកធ្វើបាបយើងគាត់មើលពេលនោះរស់ទៅដឹងហើយគាត់ស្រឡាញ់យើងប៉ុណ្ណាជីវិតគាត់មកជីវិតដើម្បីយើងអស់ហើយហើយគាត់ថាយើងមិនធ្វើអីបន្តិចមកដាក់ប្រដាសាយើងអាត្មាមិនជឿមែនទេញញោមមកឥឡូវនេះគេថាបាត់ម៉ែមិនបានទេគ្រាន់ងាប់ពឹបគេគូសសញ្ញាជើងខ្វែកឯងកើតប្រែតដូចជិតផ្ទះចូលរួចបាក់ចិត្តអត់ដឹងចឹងអញចាំឯងទេដឹងចឹងអញមិន នេះស្មាគ្រាន់តែគិតងាយងាយណាញាតិញោមជំនឿខ្លះធ្វើឲ្យយើងបាត់គុណធម៌ជំនឿខ្លះព្រោះតែការភ័យខ្លាចទោះបីគាត់មកមែនមិនមកមែនក៏ដោយប៉ិនយើងមើលអាទង្វើខណៈចុកគាត់ជិញបាត់ភ្លាមគូសសញ្ញាជើងក្អែកភ្លាមដូចអាក្រក់ស្មានដូចអាក្រក់ទោះបីគាត់ទៅកើតទេវតាបាត់ទោះបីគាត់ទៅកើតឯណាក៏ដោយប៉ុន្តែទង្វើគាត់ខ្លះគ្រាន់តែពុកស្លាប់មានសែងចូលផ្ទះទៀតខ្លាចចម្រៃហ្នឹងហើយ ខ្លាចទៅរឿងចង្រៃខ្លួនឯងដោយយើងភ្លេចគិតថាតើគាត់លះបង់មួយជីវិតដើម្បីយើងនោះយ៉ាងណាទៅហើយមែនទេឈប់មែនអត់ឈប់មែនអត់ឈប់មែននិយាយឡើងហត់ហើយយល់ខ្លះញញោមហ្នឹងហើយចាប់ហើយយើង សួរមិនឆ្លើយដល់ម៉ោងហើយហ្នឹងហើយអញ្ចឹងអាត្មាដើរបញ្យលញាតិញោមពុទ្ធបរិស័ទនឹងឲ្យតែញាតិញោមបានយល់បុណ្យគឺអ្វីបាបគឺអ្វីពិតប្រកបញាតិញោមប្រកបជាបានខ្លួនឯងជាទីពឹងហ្នឹងហើយតែបើមិនយល់ទេគេនៅតែកុហកបាន បន្តិចទៅគេចេញនេះមកបន្តិចទៅគេចេញនោះមកជឿគេរហូតតែព្រះសម្មាសម្ពុទ្ធព្រះអង្គបង្រៀនឲ្យយើងមានខ្លួនឯងជាទីពឹងអញ្ចឹងស្អីជាទីពឹងរបស់ខ្លួនឯងគឺបញ្ញាគឺការគិតពិចារណាជាមួយការស្ដាប់ធម៌ពិតធម៌មែនធម៌ដែលស្ដាប់ឲ្យកើតបញ្ញាគឺធម៌ណាដែលសំដែងឲ្យពិចារណាញាតិញោមចាំអញ្ចឹងថាតើខ្ញុំត្រូវស្ដាប់ធម៌អីដើម្បីកើតបញ្ញាគឺធម៌ណាដែលសំដែងឲ្យគិត បើធនណាសំដែងឲ្យតែជឿធ្វើចិត្តទៅបានបនទៅចិត្តទៅបានបនអត់កាត់បញ្ញាទេខ្ញុំត្រូវដឹងចឹងចុះអូអានេះបានអានិសង្ឃប៉ុណ្ណេះអូអានេះបានអានិសង្ឃប៉ុណ្ណេះវាជារឿងពិតហើយប៉ុន្តែអត់កាត់បញ្ញាទេដោយការបរៀនក្មេងចឹងគុណឯងខំរៀនប៉ាឲ្យកក្របខំមែនប៉ុន្តែខំជាមួយនឹងការអត់ដឹងចុះជាមួយក្មេងដែលគេរៀនដោយដឹងថាមិនបាច់ពីណាឲ្យស្គាល់ក្របទេព្រោះរៀនធំឡើងធ្វើការបានលុយបានចំរៀននេះទៅជារឿងយល់ខ្លួនឯងមែនអត់ មិនមែនរៀនយករង្វាន់ទេរៀនយករង្វាន់មនុស្សចូលចូលទេដូចជាយើងថាបានអានិសង្សបានយើងធ្វើក៏នៅតែបោនស័ព្ទចូលចូលដែរយល់អត់យល់អត់ហ្នឹងហើយអញ្ចឹងប៉ុណ្្នឹងចុះណាលើលើខ្វះខាតសូមអធិស្ឋានដល់ពេលនេះសូមបញ្ចប់នៅពធទេសនាតែប៉ុណ្ណេះឯងអេវ៉ាំងអឺប្រាក់ បើជាពធទេសនានេះអាសូមទុកដាក់ជាបច្ច័យ4ប្រសងគ្រប់អង្គនៅទីនេះពឹងពាក់ម្ចាស់តាមទានជួយចែកលោកស្មើស្មើអង្គទៅណានឹងប្រាក់បូជាពធទាំងអស់ហ្នឹងបាទអញ្ចឹងញាតិញោមបានបូជាពធផងបានប្រវត្តិណាបច្ច័យ4ប្រសងផងបាទសូមអនុមោទនាសាធុសាធុសាធុញាតិញោមពុទ្ធបរិស័ទបានដឹងរបស់មាន ជាផ្ដំសមាសការថ្វាយបង្គំចំពោះគុណការទាំង3ដោយសេចក្តីគោរពជ្រះថ្លាគង់ខ្ពស់សូមធ្វើការគោរពរាប់អានថេរានុថេរៈគ្រប់ព្រះអង្គទៅបានពរញាតញោមពុទ្ធបរិស័ទមានឧបាសិកាហែមសែនដែលមានជារី ហើយព្យាធីប្រចាំកាយបាទតាមពិតថ្ងៃនេះត្រូវប្រញាប់ព្រោះបាសិកានេះមុនទៅឆានផ្ទះប្រាប់ថាមិនបាននៅប៉ុន្តែបាសិកាខាងនេះមុនក៏ថាមិនបានដែរតែដេញដឹកឃើញថាជាដូនចាស់ទៅវត្តឡើងកើតហ្នឹង ហ្នឹងក៏ទទួលទៅហើយប្រាប់ទៅញោមខាងនោះផងណាមិនមែនថារើផ្ទះធំមិនមកទេណាមិនមែនទេតាមពិតប្រកែកដូចគ្នាទេតបណាណាប៉ុន្តែដោយគាត់រៀបរាប់ពីជាដូនចាស់គាត់ដួលទៅក៏បាក់ចន្ទគិយចឹងណា នេះនេះគឺជាប៉ុនរបស់ញោមហែមសែមផងដែលដែលបទុនចិត្តអាត្មាមកហ្នឹងហ្នឹងហើយបាទសាធុហើយបាញ់មិញឬញោមអាចារ្យសួរញោមណាឬសួរថាចង់មកឃើញមុខអាត្មាអីអីសួរថាបានអីប្រកេន នៅចង់ឃើញចឹងតាមពិតមានហ្នឹងអឺអ្វីដែលមាននោះគឺមានពិសេសជាងទឹកទៅទៀតហ្នឹងបើសិនជាបាន ប្រាប់ថាខ្ញុំកណាបានស្ដាប់ធัวយូរហើយហើយអឺក្រំតែចង់ឃើញម្ចាស់សំឡេងប៉ុណ្ណឹងទេអាហ្នឹងក៏ជាការប្រកេនដែរហ្នឹងហ្នឹងគឺប្រកេនដំណឹង ណាគឺប្រកេនតំណឹងថាអឺបានស្ដាប់ហើយអញ្ចឹងណាប៉ុណ្ណឹងគឺជាការប្រកេនដែលអាត្មាពេញចិត្តជាងគេណាដូចជាព្រះថេរៈមួយអង្គនៅពេលដែលលោក ត្រេះរិះឃើញធัวដែលព្រះសម្មាសម្ពុទ្ធត្រាស់ដឹង លោកចង់ទៅបង្ហាញប្រាប់ព្រះអង្គថាអ្វីដែលព្រះអង្គត្រាស់សម្ដែងនឹងបញ្ញត្តិនឹងពិតជាបានប្រយោជន៍មែនគឺថាទៅថ្វាយបង្គំនឹងចង់ប្រាប់តែប៉ុណ្្នឹងឯងណាដូចជារឿងអឺព្រះអង្គហាមភិក្ខុសង្ឃមិនឲ្យឆាន់បាយល្ងាចអឺមានភិក្ខុខ្លះជាទៅជាមួយព្រះអង្គ គេទៅថាងព្រះអង្គខណ្ឌតែរឿងឆាន់មានតែប៉ះពាល់ពីណាចាំហាមដែរលបិលបិហាមដែរណាព្រោះដំបូងអត់តន់ហាមទេប៉ុន្តែតាំងពីព្រះអង្គហាមមកលោកស្រួលជាងមុនពីព្រោះមុននឹងព្រឹកទៅបិណ្ឌបាតម្ដងក្រោយមកឃ្លានល្ងាចទៅបិណ្ឌបាតទៀតបិណ្ឌបាតទៅជាងការយប់ ចឹងទៅអត់មានពិលមានភ្លើងទេណាដើរទៅវាជន់ជ្រូកជន់មេគោតាមផ្លូវហ្នឹងគេផ្អើលពេញហ្នឹងជួនកាលស្រីស្រីញ៉ែយកបាត់អស់លោកហ្នឹងមែនណានឹងបេដកនិយាយចឹងមែនហ្នឹងហើយដល់ចឹងទៅវាពិបាកហើយមានថ្ងៃមួយនោះលោកទៅឈរបិណ្ឌមុខផ្ទះកញ្ញាម្នាក់ និយាយកញ្ញាអញ្ចឹងដូចក្មេងណាស់អញ្ចឹងតែបើគិតពីអាយុមកដល់លើនេះជាង2000ឆ្នាំហ្នឹងហើយខែល្ងិតអីមេឃវារោភ្លៀងឯនាងកំពុងតលៀងបាយពិសាបាយហើយហ្នឹងដល់ភ្លេចបន្ទោព្រាកមកឃើញលោកចងោនៅពីមុខលោកនៅពីមុខហ្នឹងនាង ភ្ញាក់បីសាច់ភ្ញាក់ទាំងបីសាច់បីសាច់បានលោកថា មិនបីសាយទេបងអូនស្រីអាត្មាលោកបិណ្ឌបាទបិណ្ឌស្អីទៀតហើយទំមិញហ្នឹងហើយព្រឹកក៏បិណ្ឌល្ងាចក៏បិណ្ឌលោកតបល់យកមកភញាក់គេទាំងយប់អញ្ចឹងលោកដើរទៅវាមានបញ្ហាច្រើនពេលយប់ណាដល់តែព្រះអង្គបញ្ញត្តិថាមិនឲ្យឆាន់ល្ងាចទៅលោកស្រួល លោកថារវល់នឹងក៏វាតិចហើយអត់បរិភោគល្ងាចឆាន់ល្ងាចទៅលោកប្រព្រឹត្តធម៌អីក៏ស្រួលវាអត់ល្ងួយដេក ដូចញាតិញោមពិសាបាយឆ្អែតពេលល្ងាចល្ងួយហៅថាពុលបាយហ្នឹងហើយដល់តែលោកអត់ឆាន់ទៅវាអត់ល្ងួយ ទេវាក្រោកលះសុខភាពក៏វាល្អអញ្ចឹងទៅចង់ទៅថ្វាយគុំព្រះអង្គចង់ទៅថ្វាយគុំដល់ព្រះអង្គឯកាលពីមុនព្រះអង្គតាន់ហាមរឿងហ្នឹងទៅពិបាកណាព្រឹកទៅរោបាយល្ងាចទៅរោបាយឥឡូវចាប់ពីរសៀលទៅឈប់រវល់គិតទៅរៀនសិក្សាពធសំបាយស្រួលថ្វាយគុំប៉ុណ្្នឹងឯងក៏ទៅវិញទៅហ្នឹងហើយនឹងដូចដូច ញោមម្នាក់សួរថាបានអីមកប្រកេនលោកប្រកិនប្រកេនថាកណាបានស្ដាប់ធัวជ្រាតឡាប៉ុណ្ណឹងបានណាអញ្ចឹងណាអាហ្នឹងក៏ជាការប្រកេនដែរមែនទេហ្នឹងហើយគឺជាការប្រកេនហើយឲ្យតែបានស្ដាប់ពីព្រោះអឺមុខហ្នឹងវាមិន សំខាន់ជាងញាតិញោមប្រហែលទៅទេសំខាន់គឺការស្ដាប់ហើយអ្វីដែល ព្រះថេរៈគ្រប់ព្រះអង្គធម្មកថាគ្រប់ព្រះអង្គឬក៏សាវករបស់ព្រះអង្គតាំងពីដើមមករហូត ដល់បច្ចុប្បន្នហ្នឹងនៅតែអាចបន្តធัวឲ្យយើង បានដល់បច្ចុប្បន្នហ្នឹងគឺសំខាន់គឺទទួលយកធัวរីឯមុខមាត់នោះវាមិនជា សំខាន់ប្រហែលទៅទេណាមិនសំខាន់អីប្រហែលទេតែបើបានស្គាល់គ្នាក៏ល្អមួយយ៉ាងដែរនឹងចឹង ចឹងបានអាត្មាដើរច្រើនប្រទេសទៅប្រទេសគេអីចឹងទៅអត់តែបានប្រកាសថាខ្លួនឯងនៅណាផងអត់ចឹងបានញាតិញោមអត់សូវស្គាល់មែនផ្សាយតាមវិទ្យុអីចឹងក៏មិនដែលបានដាក់ថាគង់នៅត្នេះត្នោះអីចុងក្រោយផ្សាយពាណិជ្ជកម្មខ្លួនឯងចឹងក៏អត់ដែរហ្នឹងវិទ្យុសរុបទៅវា17ស្ថានីយ៍ហើយផ្សាយក៏ជាប់ទៅជាប់ទៅញាតិញោមគាត់ចេះតែចង់ដឹងថានៅឯណា ទៅអូស្ត្រាលីអីចឹងដែរញាតិញោមគាត់ចង់សួរថានៅឯណានឹងក៏ល្អហើយជាការតំណាក់តំណងគ្នាប៉ុន្តែសំខាន់ គឺថាมันសំខាន់ថាអាត្មានៅឯណា ឬក៏អាត្មាជានរណាมันសំខាន់ទេសំខាន់ញាតិញោមយល់ថាអាត្មានិយាយថាម៉េចប៉ុណ្ណឹងណាពីព្រោះទោះបីស្គាល់គ្នាទៅมันដល់50ឆ្នាំទៀតទេគឺត្រូវតែមុខនឹងខ្ទេចខ្ទីអស់ហើយមែនណាហ្នឹងហើយ គឺតិចទីអស់ហើយបាត់មុខហើយបាត់មាត់ទៀតហ្នឹងហើយប៉ុន្តែបើសិនជាខ្មែរយើងយកចិត្តទុកដាក់ក្នុងការស្ដាប់ពធដោយសម័យបច្ចុប្បន្ននេះកសែតយើងទេហើយយើងអាចថតទុកបាននៅតាមកសែតក៏មានតាម CD ក៏មានបោះដាក់លើមេឃទៀតហ្នឹងហើយសង្ឃឹមថារូបកាយស្លាប់បាត់ទៅប៉ុន្តែអ្វីដែលយើងបកស្រាយហ្នឹងអាចស្ថិតនៅ បានជាចិត្តតែប្រឹងហ្នឹងណា ហ្នឹងហើយដូចបច្ចុប្បន្ននេះអាបង្កើត page ដាក់តាមអ៊ីនធឺណិតតាម YouTube អីហ្នឹងក្នុងមួយคลิปមួយคลิปអាមើលទៅមិនតិចជាង3 4នាក់មិនតិចជាង3 4ម៉ឺនទេក្នុងមួយคลิปដែលអ្នកមើលណាច្រើនច្រើនបង្កើតមិនតាន់បានមួយឆ្នាំទេ page ហ្នឹងប៉ុន្តែកំណើនអ្នកមើលហ្នឹងបានច្រើនហើយពិសេសប៉ុន្តែខាងចាស់ចាស់មិនសូវចេះរឿងហ្នឹងតែតែអាត្មាសប្បាយចិត្តហ្នឹងបានក្មេងៗមើលណាអាត្មាដាក់ បកស្រាយសំណួរចម្លើយដាក់ទេសនាទៅជួនកាលក្មេងៗមិនសូវចាប់អារម្មណ៍បើដាក់ជាសំណួរហើយឆ្លើយគេចូលចិត្តស្ដាប់គឺថាឃើញសំណួរតែចម្លើយថាម៉េចវាកើតការឆ្ងល់ណាអាត្មាយកល្បិចតាមព្រះអង្គបង្ហើបឲ្យគេឆ្ងល់ទៅបានគេគេចង់ដឹងហ្នឹងហើយដូចអឺពេលព្រះអង្គប្រោសសង្គាលកៈអញ្ចឹងសង្គាលកៈគាត់ទៅគោរពទិស ទិសទាំង6ហ្នឹងទិសខាងកើតទិសខាងលិចខាងជើងខាងត្បូងខាងលើ ខាងក្រោមគាត់មិនយល់គាត់គោរពដោយមិនយល់ព្រះអង្គទៅប្រោសព្រះអង្គអត់ទៅហាមទេព្រះអង្គទៅសួរថាហេតុអីបានជាអ្នកក្រោកតាំងពីព្រលឹមហើយសក់ទៅទឹកជោកមកគោរពបូជាទិសអញ្ចឹងបានរៃរាប់ថាគោរពតាមបណ្ដាមឪពុកឪពុកប្រាប់ថាចង់បានសុខចង់បានសេរីហ្នឹងពេលព្រឹកមកថ្វាយបង្គំទិសបូជាទៅ បានបងសរសើរថាអកូនល្អចេះគោរពតាមឪពុកម្ដាយក៏ជារឿងល្អរបស់អ្នកប៉ុន្តែនៅក្នុងអរិយវិន័យគេថ្វាយបង្គំទឹះផ្សេងពីនឹងទៀតបងប្រហើបចឹងប្រហើបឲ្យឆ្ងល់តាមពិតចង់សម្ដែងប្រាប់នឹងប៉ុន្តែប្រប្រហើបទៅមនុស្សយើងជួនកាលរឿងខ្លះនិយាយប្រាប់ត្មងវាមិនសូវមិនសូវចាប់អារម្មណ៍ទេកាលណាប្រហើបដូចដូចរបស់យើងនៅដៃយើងរៀងរៀងលាក់លាក់ចង់ដឹងណាមែនទេ ព្រលឹមព្រលឹមព្រលឹមចង់ដឹងណែចង់ឃើញកិលេសហ្នឹងតែគេបង្ហាញហ្មងអស់សំខាន់ណាស់ណែដល់ព្រះអង្គថា ក្នុងអរិយវិន័យគេស្វែងគុំទិសផ្សេងអញ្ចឹងបើហើបឲ្យឆ្ងល់អញ្ចឹងសួរដេញហ្មងដល់អ្វីដែលកើតជាចងល់កើតជាសំណួរព្រះអង្គនិយាយទៅចូលចិត្តស្ដាប់ហើយមែនទេតែបើខណៈមកនិយាយប្រាប់និយាយប្រាប់យូរទៅធុញធុញដូចជាការបដែបដៅបានសាកសួរព្រះអង្គទៅបើព្រះអង្គប្រាប់ថានៅក្នុងអរិយវិន័យគឺថ្វាយបង្គោល បង្គំទិសផ្សេងអឺទិសខាងកើតវានៅតែជាខាងកើតអញ្ចឹងប៉ុន្តែក្នុងអរិយវិន័យលោកយកទិសខាងកើតនឹងគឺតំណាងមេដាបេដា ពីព្រោះមេដាបេដាជាអ្នកឲ្យកំណើតអញ្ចឹងកូននៅក្នុងត្រកូលនឹងត្រូវទំនុកបំរុងមេដាបេដានេះឯងឈ្មោះថាគោរពទិសខាងកើតហើយគោរពនៅណាគោរពនៅផ្ទះមានចាំបាច់ ទៅថ្វាយអង្គមព្រះអាទិត្យអីមែនទេហ្នឹងហើយ ដោយការទំនុកបំរុងដោយការថែរក្សាគាត់អីចឹងពេលគាត់ចាស់ទិសខាងត្បូង ធម្មតាមនុស្សធម្មតាគេច្រើនដេកក្បាលទៅត្បូងអញ្ចឹងណាហ្នឹងហើយមនុស្សយើងក្រៅពីឪពុកម្ដាយត្រូវគោរពគ្រូអាចារ្យរៀនសូត្រអញ្ចឹងទិសខាងត្បូងហ្នឹងគឺតំណាងឲ្យគ្រូអាចារ្យគ្រូបាតសៀយទៅសិស្សត្រូវគោរពប្រតិបត្តិចំពោះគ្រូដែលខ្លួនឯងចូលទៅរៀននឹងត្រូវយកចិត្តទុកដាក់ស្ដាប់ដោយល្អ ជាដើមហ្នឹងឈ្មោះថាគោរពទិសខាងត្បូងណាឃើញទេអឺទិសខាងលិចខាងលិចហ្នឹងគឺមានន័យថាបើយើងឈរបែរមុខទៅកើតខាងក្រោយនៅពីក្រោយហ្នឹង គឺកូននិងប្រពន្ធណាដោយប្តីហ្នឹងគឺថាត្រូវតែពាំងមុខរាល់រឿងលំបាកគឺថាត្រូវតែទំនុកបំរុងភរិយាហ្នឹងដោយ ស្ថាន5ដែរ ដោយធัวរបស់ប្តីចឹងបរោះឯណាដែលទំនុកបំរុងប្រពន្ធដោយធัว5ហ្នឹងឈ្មោះថា បានបូជាទិសខាងលិច ឬក៏ថាបិទអន្តរាយពីទិសខាងលិចហ្នឹងហើយខាងជើង គឺជាឈ្មោះនៃមិត្តសម្លាញ់មិត្តអាមាត្យមនុស្សដែលយើងត្រូវស្គាល់ទំនាក់ទំនងក្នុង ការរស់នៅ ក្នុងសង្គមកាលណាយើងមិនស្គាល់ មនុស្សសំបីតែធ្វើ ចំនួន ជួញដូររស់នៅ ក្នុងកិច្ចការងារក៏យើងពិបាកដែរមែនទេ ហ្នឹងហើយមានអសន្នអន់ក្រអីយើងមិនស្គាល់មនុស្សសំខាន់សំខាន់គេពិបាកជួយយើងណាយើងអត់ចេះរាប់អានគេដល់ភ័យបានទៅពឹងគេតែហ្មងមិនកើតមិនចឹងហ្នឹងហើយទៅចេះរាប់អានមនុស្សហ្នឹងហើយឃើញព្រះអង្គបរៀនពីការរស់នៅនឹងកាលណាយើងចេះតំណាក់តំណងល្អអញ្ចឹងឈ្មោះថាបិទអន្តរាយពីទិសខាងជើងហើយណាសិតតែមាននៃអ្វីដែលព្រះអង្គសម្ដែងទិសខាងលើ នៅពីលើក្បាលរបស់យើង អញ្ចឹងត្រូវមានបុគ្គលអ្នកមានគុណធម៌គឺសាមណព្រាហ្មណ៍តើបកលបុត្រត្រូវឧបត្ថម្ភសាមណព្រាហ្មណ៍ដោយការធ្វើទានដោយការគោរពអោនលំទោនជាដើមចំពោះបព្វជិតដែលបួសហើយមានការប្រព្រឹត្តល្អនិងការស្ដាប់អវាទដោយល្អទិសខាងក្រោមគឺជាឈ្មោះនៃទាសកម្មករបើយើងជាម្ចាស់ផ្ទះ អ្នកមានបានអញ្ចឹងត្រូវមានអ្នកបម្រើត្រូវមានកលីកម្មករហ្នឹងកលីកម្មករដូចជាអ្នកនៅខាងក្រោមត្រូវទំនុកបំរុងដោយធัว5ដែរដូច្នេះនៅជុំវិញយើងទាំងអស់សិតតែជាការរៀបចំជីវិតរស់នៅជាមួយនឹងសង្គមរស់នៅហ្នឹងដល់តែយើងអត់យល់សង្គមយើងគិតថាធัวហ្នឹងសម្រាប់សម្រាប់ចាស់ចាស់ប៉ុន្តែញាតិនឹងស្ដាប់តែបន្តិចប៉ុណ្្នឹងតើធัวហ្នឹងជាមួយយើងនឹងអត់ឃើញទេយើងមានឪពុកម្ដាយអត់ យើងមានគ្រូមានប្រពន្ធកូន មានមិត្តភ័ក្តិយើងមានសាសនា យើងមានអ្នកដែលយើងពឹងពាក់ដោយថាមិនដល់ថ្នាក់យើងជាថកែអីក៏អាចជាកូនចៅនៅក្នុងផ្ទះដែលយើងប្រើប្រាស់ឃើញទេនឹងគឺជាធម៌ដែលនៅ ក្នុងជីវិតយើងនឹងឯងហ្នឹងហើយគ្រាន់តែវាមានតាមលំដាប់លំដោយដំបូងឡើយព្រះអង្គសម្ដែងអំពីប្រយោជន៍បច្ចុប្បន្នរួចទៅប្រយោជន៍បរលោករួចទៅប្រយោជន៍ព្រះនិព្វាននឹងចឹង ហ្នឹងហើយថ្មគ្មានអីទេតែប៉ុណ្្នឹងឯងហ្នឹងហើយប៉ុណ្្នឹងថាទី1បានមកទីនេះ ដោយសារបុណ្យរបស់ឧបាសិកាហែមសែមទី2ប្រពពាករបស់ញោមដែលថាបានអីមកប្រកេនគឺគ្រាន់តែបានប្រាប់ថាបានស្ដាប់ណាយល់អញ្ចឹងគឺជាការប្រកេនដ៏សំខាន់ដូចអាបង្កើតផេកតាមអ៊ីនធឺណិតនេះក្មេងៗខ្លះនៅម៉ាឡេខ្លះនៅ កូរ៉េខ្លះនៅស្អីស្អីគេសរសេរមកអាត្មានឹងគេថ្លែងអំណរគុណថាគេបានស្ដាប់យល់ប៉ុណ្ណឹងគឺជាការប្រកេនណាណាអាត្មាសប្បាយចិត្តមែនទេនឹងជាមិនបាច់បានអីទេនឹងមិនបាច់បានអីទេព្រោះមានតែស្គាល់គ្នាណាតាមនៅជើងមេឃមកខាងម្នាក់ប៉ុន្តែឲ្យតែដឹងថាបានអ្នកយល់ដឹងចឹងទៅគេតែមានកម្លាំងតទៅទៀតក្នុងការធ្វើនឹងនឹងចឹងចឹងប៉ុណ្ណឹងចុះណាញោមហ្នឹងហើយប៉ុណ្ណឹងចុះសូមអនុមោទនា នមោតស្សៈភគវៈតោអរហតោសម្មាសម្ពុទ្ធស្សៈនមោតស្សៈភគវៈតោអរហតោសម្មាសម្ពុទ្ធស្សៈនមោតស្សៈភគវៈតោអរហតោសម្មាសម្ពុទ្ធស្សៈ ពុទ្ធរតនំធម្មរតនំសង្ឃរតនំអ្នកមានមិសូមនមស្ការថ្វាយបង្គំចំពោះគុណកាលទាំង3គឺពុទ្ធរតនៈ1ធម្មរតនៈ1និងសង្ឃរតនៈ1ដោយសេចក្តីគោរពជ្រះថ្លាដល់ពងពុទ្ធនៅថ្ងៃនេះគឺជាថ្ងៃដែលក្រុមញាតិ នៃឧបាសិកាអង្គគំភិកមាននៅសេចក្តីទុក្ខព្រោះការបាត់បង់ញាតិជាទីស្រឡាញ់ដោយឧបាសិកាអង្គគំភិកបានទទួលមរណភាពទៅដោយ រោគាពាតក្នុងជនមាយុ64ឆ្នាំគឺកាលពីថ្ងៃសុក្រទី23ខែឧសភាឆ្នាំ2014ត្រូវនឹងថ្ងៃ10រោចខែពិសាឆ្នាំមីឆស័កពុទ្ធសករាជ2558នៅវេលាម៉ោង11:10នាទីយប់ នឹងហើយក៏បានប្រកនៅកម្មវិធីបននេះឡើងនៅនីគេហដ្ឋានអ្នកស្រីអង្គសុផារីហៅទូចស្ថិតនៅភូមិតាស្ដីឃុំវាលស្រុកកណ្ដៀងខេត្តពោធិ៍សាត់ ហើយឥឡូវមកដល់ថ្ងៃនេះគឺថ្ងៃអាទិត្យហ្នឹងថ្ងៃអាទិត្យទី25ណា25ត្រូវថ្ងៃ10 12រោចចឹងយើងតម្កល់ទុកនៅគេហដ្ឋានបាន2ថ្ងៃហើយហើយរៀបចំយ៉ាងម៉េចទៅបូជាឬក៏បញ្ចប់នៅនៅណាបាទនឹង ត្រៀមដីអញ្ចឹងណាតាំងពីយដូនយតាមកតែម្ដងនឹងឯដូចជាលោកអម្ចាស់បានលើកឡើងបាញ់មិញអញ្ចឹងណាគឺមនុស្សដែលមិនតន់កើតក៏នឹងមកបន្តបន្តហើយអ្នក ដែលកើតហើយគឺដល់ពេលត្រូវត្រៀមខ្លួនទៅវិញណាទាំងអស់គ្នាទាំងអាត្មាទាំងញាតិញោមណ៎ណ៎ណ៎ទាំងអស់គឺថាមិនតាន់មានវត្តមានក៏បំរុងនឹងមានវត្តមានហើយឲ្យតែងាមកឬក៏ចាប់បដិសន្ធិតាំងពីក្នុងផ្ទៃមកហ្នឹងគឺ ប្រឈមមុខនឹងពេលត្រឡប់ទៅវិញតាំងពីនៅក្នុងពោះម្លេះនឹងចឹងបាននៅក្នុងរឿងកើតស្លាប់នេះធัวនឹងខ្ញុំកណាអាត្មាចេះតែពិចារណាថាហេតុអីបានជាក្មេងស្ដាប់មិនសូវយល់ឬក៏មិនសូវចូលចិត្តស្ដាប់ ធាតុពិតគឺត្រូវតែអញ្ចឹងជាធម្មជាតិដូចជានៅក្នុងប្រគាថាមួយដែលព្រះអង្គសម្ដែងអំពីលំបាក4យ៉ាងលំបាក4យ៉ាងទី1គឺកិច្ចឆោមនុស្សសពតិលាភោការកើតជាមនុស្សជាការលំបាកបដិ លភោនឹងមានន័យថាត្រឡប់បានអត្តភាពជាមនុស្សជាការលំបាកទី2កិច្ឆੰមច្ចានជីវិតੰការរស់របស់សត្វទាំងឡាយនឹងជាការលំបាកពីមុនក៏ធ្លាប់ទេដែរធរនឹងប៉ុន្តែវាវាមិន ចូលទៅដល់ចិត្តឲ្យ វាមានភាពកក់ក្ដៅនៅក្នុងពេលហ្នឹងដល់រស់រៀងយូរបន្តិចបានដឹងថាអូជីវិតនេះពិបាកមែនញាតិញោមកាន់តែចាស់ទៅជួបបញ្ហាកាន់តែច្រើនមែនណាទាំងអស់គ្នានឹងរស់កាន់តែយូរបញ្ហាផ្លូវកាយក៏ជួបឈឺច្រើនអីច្រើន លំបាកលំបិនថារឿងរោគទ្រព្យសម្បត្តិចិញ្ចឹមគ្រួសារគុតគង់ឬក៏ត្រូវឈឺថ្កាត់អីចឹងក៏ជារឿងលំបាកផ្លូវកាយមួយយ៉ាងនៅបន្ថែមរឿងលំបាកផ្លូវចិត្តច្រើនទៀតណាកូនចេះប្តីចោះញាតតោះគ្នាចេះចោះកាន់តែចាស់បន្តិចទៅ បញ្ហាហ្នឹងប្រមូលផ្ដុំកាន់តែច្រើនឡើងច្រើនឡើងច្រើនឡើងហ្នឹងហើយហើយដូចអាត្មាហ្នឹងក៏រស់មកច្រើនទៅក៏ចេះតែដឹងរឿងហ្នឹងច្រើនឡើងច្រើនឡើងចឹងដែរទៅការចេះពីរសធัวដែលនិយាយអំពីសេចក្តីទុកនឹងគឺត្រូវបាន យើងមើលឃើញទាំងអស់គ្នាថា ចាស់បានស្ដាប់ទៅរៀងពីរោះពីព្រោះវាត្រូវ ត្រូវក្នុងជីវិតនឹងណាហើយនៅក្មេងមិនតន់សូវចេះគិតអីប្រមាណរឿងបញ្ហា ទទួលខុសត្រូវ ក្នុងបន្ទុកគ្រួសារក៏មិនជាមានការទទួលខុសត្រូវអីច្រើនទេ ណាទោះបីជាធ្វើកិច្ចការងារលំបាកខ្លះក៏នៅតែក្នុងកុនម្ដងម្ដងហ្នឹងនៅតែពឹងម៉ែពឹងឪអញ្ចឹងវាមិនទាន់ទទួលបន្ទុកថាជាអ្នកគ្រប់គ្រងគ្រួសារឬក៏ជាអ្នកទទួលបន្ទុក ជាអ្នកគ្រប់គ្រងអ្វីមួយឲ្យវាច្បាស់លាស់ថា មានបញ្ហាត្រូវចេញមុខទទួលខុសត្រូវហ្នឹងវាមិនទាន់មានអញ្ចឹងអញ្ចឹងអាភាពលំបាក ការគិតច្រើនអត់សូវមានទេណាចឹងហើយបានជាយើងលឺចាស់ចាស់និយាយបន្តទៅទៀតចាស់រៀនមិនចូលទេចង់រៀនវាតើទៅរៀនពីក្មេងធ្លាប់និយាយទេចឹងមានទេពីព្រោះចាស់បន្តិចទៅភេរៈកាន់តែច្រើនចិត្តគំនិតនឹងគិតកាន់តែច្រើនច្រើនផ្លូវច្រើនមុខច្រើនបែប ដល់តែអញ្ចឹងយើងហៅថាខួរក្បាលហ្នឹងវាលែងមូលហើយចាស់បន្តិចទៅណាមួយវាត្រុតត្រងផ្លូវកាយនឹងផងហើយម្យ៉ាងទៀតត្រូវបែងគំនិតគិតរឿងច្រើនទៀតណាខ្លួនម្នាក់ល្មមមានពីរនាក់គិតចិត្តគេចិត្តយើងងៀនកូនគិតច្រើនទៀតម្លោះហើយ ការគិតនឹងវាបែងទៅផ្លូវច្រើនដូចទឹកដែលគេបូមអញ្ចឹងប្រសិនបើតយោអតយោទុនទុនយើងឃើញគេបូមទឹកកាត់ថ្នល់ហ្នឹងវាអត់សូវធ្លាយទេចុងតយោនៅ មានទឹកបាញ់ខ្លាំងណាស់ចេញពេញតយោប៉ុន្តែបើសិនជាវាធ្លាយច្រើនអាចុងតយោនៅខ្លាំងទៀតទេអត់ទេ វាបែកច្រើនណាណាតែបែកច្រើនកម្លាំងទៅមុខនឹងវាលែងខ្លាំងហើយលែងខ្លាំងហើយពីព្រោះវាបែកច្រើនញាតិញោមពុទ្ធបរិស័ទទាំងអស់ដែលតាំងពីចាប់ដៃគ្នាកសាងគ្រួសារមករហូតមកដល់ថ្ងៃត្រៀមលាចាកលោកនេះឬក៏ដូចជាឧបាសិកាអង្គគំហៈនឹងចឹង មកដល់អាយុ50 60ចិត្តអីនេះមិនដឹងថាចិត្តនឹងវាត្រូវគិតចេញទៅច្រកណា ខ្លះធ្លាយមិនដឹងអស់ប្រមាណហើយទេបានជាប្រមូលចិត្តនឹងក្នុងការសិក្សាអ្វីមួយហ្នឹងមិននៅចងចាំដោយក្មេងហ្នឹងគឺថាដោយសារចែករំលែកច្រើនអញ្ចឹងច្រើនណា ហើយថ្មប៉ុណ្ណឹងដឹងថាវាច្រើនខ្លះដែរតែនៅតែមិនច្រើនដូចញាតិញោមទេពីព្រោះមិនតន់ទទួលខុសត្រូវចិញ្ចឹមដណាដោយអឺផ្ទាល់ដូចជាញាតិញោមអញ្ចឹងបានជាក្រំតែបានជ្រះថ្លាស្ដាប់ធัวប៉ុណ្ណឹងចាត់ទុកថាប្រសើរហើយ មិនចាំបាច់ថាត្រូវคลายខ្លួនជាអ្នកត្រួតត្រងបត្រៃបីដកអីទេចឹងបាន ជានៅ ក្នុងចំណុចមួយទៀត នៅក្នុងលំបាកនឹងដែរព្រះសម្មាសម្ពុទ្ធព្រះអង្គត្រាស់ថា កិច្ចឆੰងសត្ធម្មៈសត្ធម្មៈសវណ្ណังការស្ដាប់នៅធម៌របស់សัพពរោះនឹងគឺសត្វទាំងឡាយបានដោយកម្រ ណាបានដោយលំបាកណាបានដោយលំបាកលំបាកនេះមកពីបច្ច័យពីរយ៉ាងទី1ដោយសារក្រអ្នកត្រាស់ដឹងសំដែងធัวនឹង បានជាមុននឹងបន្តិចព្រះអង្គត្រាស់ថាកិច្ចឆោពុទ្ធានមុបាតោនេះគឺជាអង្គប្រកបមួយការ ត្រាស់ដឹងឡើងការកើតឡើង នៃព្រះសម្មាសម្ពុទ្ធគឺជារឿងលំបាកលំបាកនេះគឺថាលំបាកអ្នកដែលបំពេញបារមីឲ្យគ្រប់គ្រាន់ដើម្បីបានត្រាស់ដឹងនៅសច្ចធម៌កម្រមានអ្នកលះបង់រឿងក្រហ្នឹងអត់អត់រឿងអី គឺគឺក្រអ្នកលះបង់នឹងតែម្ដង អ្នកលះបង់សេចក្តីសុខខ្លួនឯងដើម្បីប្រយោជន៍ដល់អ្នកដទៃហ្នឹងក្រ ហើយក្នុងភាពជាអ្នកព្យាយាម ដើម្បី ត្រាស់ដឹងនឹងគឺគិតប្រយោជន៍អ្នកដតីនឹងជាសំខាន់តែម្ដងប៉ុន្តែមិនចាំបាច់ឲ្យយើង ទៅបំពេញបារមីដោយព្រះអង្គផងគ្រាន់តែបង្អោនចិត្តលើកចិត្តឲ្យជ្រះថ្លានឹងអ្វីដែលព្រះអង្គធ្វើយើងជួនកាលយើងធ្វើអត់កើតផង ឧទាហរណ៍ដូចជាព្រះអង្គត្រូវឲ្យកូនព្រះអង្គត្រូវឲ្យប្រពន្ធវាលើសពីអ្វីដែលយើងស្រមៃលើសពីអ្វីដែលយើងគិតរហូតដល់ទៅយើងគិតថាមិនគួរទៅវិញឃើញទេហ្នឹងឯដែលយើងសូត្រក្នុងយោកបកោដីធ្វើកម្មជាកម្រសត្វនិកត្រាប់ពំបានឯកុំនិយាយដល់ត្រាប់យល់ឲ្យបានហ្នឹងវាមិនយល់ទៀតពិបាកទាំងយល់ទៀត ណាពិបាកទាំងយល់ទៅទៀតប្រយោជន៍អីនឹងចឹងរបៀបដូចជាថាយើងធ្លាប់ញៀនអ្វីញៀនបរិយឬក៏ញៀនស្លាឬក៏ញៀនឆ្នាំញៀនចឹងយើងគិតថានឹងវាសំខាន់អីដល់តអ្នកដែលលះបានវាមិនត្រូវជាមួយយើងទេពីព្រោះយើងវានៅជាប់រឿងហ្នឹងអញ្ចឹងអ្នកដែលលះបានហ្នឹងវាមានកម្រិតហួសពីអ្វីដែលយើងទៅដល់ តែអញ្ចឹងយើងទទួលយកអត់បានហ្នឹងអញ្ចឹងអញ្ចឹងតំណែង ជាព្រះ សម្មាសម្ពុទ្ធនេះអត់មានជាអសាធារណៈទេ គ្រប់គ្នាទាំងអស់ញាតិញោមទាំងអស់គ្នាអាត្មាលោកចាណណាណណីនេះគឺសិតតែអាចប្រាថ្នាបានប៉ុន្តែជាមួយនឹងសេចក្តីប្រាថ្នានឹងត្រូវផ្ដើមសេចក្តីតាំងព្យាយាមធំហ្នឹងហើយអញ្ចឹង រឿងមិនងាយកើតជាព្រះសម្មាសម្ពុទ្ធនឹងគឺរឿងដែលមិនមានមានអ្នកលះបង់សេចក្តីសុខខ្លួនឯងដើម្បីអ្នកដល់ទេអញ្ចឹងឯងពាក់ព័ន្ធនឹងធัวនឹងមាន អ្នកគ្រូម្នាក់គាត់សួរអាត្មាថាមិនបានយើងដឹងថា ព្រះពុទ្ធជាអ្នកត្រាស់ដឹងតើនរណាជាអ្នកប្រកាសកំណត់ថាព្រះពុទ្ធពិតជាត្រាស់ ដឹងនៅសច្ចធម៌ ត្រាស់ដឹងជាព្រះសម្មាសម្ពុទ្ធបើបណ្ឌិតបច្ចុប្បន្ននេះរៀនទៅមានគេឲ្យសញ្ញាបត្រមានសាលានេះសាលានោះជាអ្នកឲ្យសញ្ញាបត្រកំណត់ឆ្នាំសិក្សាថាគាត់បានបញ្ចប់ថ្នាក់បណ្ឌិតជាអ្នកប្រាជ្ញអីចឹងទៅត្រូវបានសាលាគេជាអ្នកផ្ដល់សញ្ញាបត្រឲ្យជាពុទ្ធមិនក៏យើងនាំគ្នាថាព្រះអង្គត្រាស់ដឹងណែអ្នកកំណត់ ញាតិញោមដែលលើគេសួរចឹងឯងណាដែលលើគេសួរចឹងឯងរៀងប្លែកទេណារៀងប្លែកនឹងណាអ្នកប្រកាសថាព្រះអង្គត្រាស់ដឹងណាហ្នឹងហើយអឺតាមពិតព្រះអង្គប្រកាសដោយខ្លួនឯងជើមើព្រះអង្គប្រកាសកន្លែងណាព្រះអង្គប្រកាសតាំងពីបឋមទេសនាម្លេះប៉ុន្តែគ្រាន់យើងមិនយកចិត្តទុកដាក់ស្ដាប់មិនមិនដឹងទេណាហ្នឹងហើយ ព្រះអង្គដឹងខ្លួនព្រះអង្គថាត្រាស់ដឹងតាំងពីថ្ងៃពេញបរមីខែពិសាខប៉ុន្តែព្រះអង្គប្រកាសជាលើកដំបូងគឺនៅថ្ងៃពេញបរមីខែអាសាណាតើព្រះអង្គប្រកាសថាម៉េចណាជាមើលព្រះអង្គប្រកាសថាម៉េចនៅពេលដែលព្រះអង្គយាងទៅប្រោសបញ្ចវគិដំបងឡើយបញ្ចវគិអត់ អត់ចង់ទទួលព្រះអង្គទេពីព្រោះដំបងឡាយបញ្ចវគិនៅបំរើព្រះអង្គព្រះអង្គខិតខំប្រឹងប្រែងបំពេញបារមីដោយមិនបរិភោគអាហារធ្វើទុក្ករិកិយាប៉ុន្តែដល់ព្រះអង្គឆ្វេងយល់ថានេះជាផ្លូវតឹងពេកព្រះអង្គរកផ្លូវកណ្ដាលឃើញ ទ្រង់សោយនៅចង្ហាន់វិញក៏នាំគ្នាគិតថាព្រះអង្គមិនអាចត្រាស់ដឹងបានព្រះអង្គបោះបង់សេចក្តីព្យាយាម រត់ចោលព្រះអង្គអស់អញ្ចឹងដោយប៉ាន់ស្មានសមត្ថភាពព្រះអង្គទុកអញ្ចឹងថាព្រះអង្គគ្មានរីកចម្រើនទេឃើញព្រះអង្គមកពីចម្ងាយណាត់គ្នាថាយើងកុំក្រោកទទួលយើងកុំថ្វាយបង្គំយើងគ្រាន់តែទទួលដូចភ្ញៀវធម្មតាទុកអាសនៈឲ្យមិនធ្វើដូចសឹកដូចមុនទេពីមុនព្រះអង្គទៅណា កាន់របស់បអរិលើកនេះគឺ មិនទទួលទៀតទេប៉ុន្តែដល់ទៅព្រះអង្គមកឥន្ទ្រីព្រះអង្គស្រគុតស្រគុំ មានដំណើរយាងយះដូចជាដំរីជាបុគ្គលមិនមានភ័យមានឥន្ទ្រីពេញបរិបូរព្រះភ័ក្ត្រព្រះអង្គបរិបូរដោយឥន្ទ្រី ដោយមិនមានទុក្ខកង្វល់ណាចឹងផ្លែកស្រាប់តែវាបាត់ការណាត់គ្នាទៅក៏ ទៅថ្វាយបង្គំព្រះអង្គទទួលសពគ្រប់ទៅ បានព្រះអង្គប្រាប់ថាយើង បានឃើញសច្ចធម៌ហើយបញ្ញវគិដំបងនៅសង្ស័យបានព្រះអង្គបញ្ជាក់បន្ថែមថាតើពីមុនតថាគតធ្លាប់និយាយកុហកដែរទេព្រះអង្គរក្សាពាក្យសច្ចៈតាំងពីក្មេងមកម្លេះណាបានអ្នកទាំងអស់គ្នានឹងអង្គុយស្ដាប់ព្រះអង្គប្រកាសថាម៉េច ពុកពេអននុសុទេសុធម្មេសុចៈខំឧតបាតិញាណังឧតបាតិបញ្ញាឧតបាតិវិជ្ជាឧតបាតិអាឡោកោកន្លែងហ្នឹងហើយកន្លែងព្រះអង្គប្រកាសមនាលភិក្ខុទាំងឡាយបញ្ញាកើតឡើងហើយញាណកើតឡើងហើយវិជ្ជាកើតឡើងហើយ កើតឡើងហើយកើតឡើងហើយកើតឡើងហើយកើតឡើងហើយកើតឡើងហើយកើត